ចេញទៅឆាប់ចេញទៅចេញទៅឥឡូវហ្នឹងនៅធ្វើអីទៀតហ៎អ៊ំយកពីខ្ញុំហើយកូនផងមើលយកពីអូនឯងហើយចឹងណាគេយកក្បាលអីចេញទៅបើមានលុយបងដៃតបខ្ញុំមកក៏ត្រូវការលុយដែរបានហើយខ្ញុំទៅក៏បានដែរមិញមាននឹងអីមិញពីអូននេះច្បាក់លុយឲ្យតបខ្ញុំថាព្រមបងចឹងឲ្យខ្ញុំក៏ដេញវាចេញទៅហើយមកធ្វើអីដែរហ្នឹងហើយតបនឹងមិនបានចាខ្ញុំចេញសងជំនួស ណែខ្ញុំចាញ់ដល់រឿងខ្ញុំបានអត់លើមុនរឿងកូនឥឡូវមករឿងលុយទៀតហើយខ្ញុំចាញ់តែក៏បានណាអ៊ំហើយគេប្រាប់នឹងអញអ្នកគេដឹងណាតែតបអស់មិនដែរមីងតែខ្ញុំចាញ់ជំនួសគាត់មួយខែ20ម៉ឺនហើយអត់មីក្មេងញ៉ាំតែពាក់2ខែបងបងថ្ងៃតបឯងទាំងអស់40ម៉ឺនហើយថៃអូនឯងស្គាល់មីអូននឹងដែរមែនបាទស្គាល់ តើកូនខ្លួនក្មេងសោះកលេចកលត់ រម៉ាក់បាទម៉ាក់ចេញពីប្រជុំភ្លាមក៏ប្រញាប់ជិះមករីសតហ្មងហ្នឹងម៉ាក់អត់ដឹងទៅណាវ័យតនេច្រើនថ្ងៃហ៎ហើយក៏ណាក៏សម្រាប់ច្រើនថ្ងៃទៀតអញ្ចឹងប្រហែលជានៅរីសតនេះរឿងយូរថ្ងៃតិចណាម៉ាក់បានម៉ាក់រីសតថ្មីថ្មីអញ្ចឹងតតែរឿងនៅឲ្យបានយូរបន្តិចបានកើតបានម៉ាក់បានអញ្ចឹងប៉ុណ្្នឹងសិនណាម៉ាក់បាទបាទបាទបាទជំរាបលាម៉ាក់បាទបាទបាទកណាចេញពីមកយាយមើលច្រើនថ្ងៃអញ្ចឹងនឹងមកយាយអត់អូនណានឹងមកយាយ តែចង់នៅជាមួយប៉ាជាងនៅជាមួយប៉ាយូរចង់ឃើញប៉ាយហ៎មានតែធុញអីបានតែពីរនាក់ហ្នឹងប៉ាកូនប្រាប់ឲ្យប៉ាអូនណាប្រាប់ឲ្យប្រាប់ទៀតថាកុំឲ្យមើលទូរស័ព្ទពេលបើកបងចុះប៉ាមានបើកណាប៉ាឈប់នៅគៀនអីតាឈប់ក៏ដែរត្រូវតែបិទ ចាំដល់កន្លែងចាំមើលបាទកូនមិនអញឈប់យកម៉ែណាត់ម៉ាក់ហត់ដល់លងណា យំទៀតបាយយកទៅបោះចោលហើយមើលទៅក្មេងនៅលើដៃនោះអាយុប្រហែលកាលកណ្ដាលនៅតូចដែរ យសំរងមួយបងតារថយបានហើយចាំតិចចឹងកុំយំណាកណាកុំយំណាកណាម៉ាក់សាប់កង់ឲ្យគេមួយនេះណាកុំយំណាកណា បានទេអរគុណអូយប្រចាំមកណាប៉ាមកជីឡានឈប់ជីឡានឈប់ពីរៃអូប៉ាជីមើលទេសភាពហ្នឹងណាកូននោះមើលទេសភាពប៉ាស្អាតណាកូនតែកូនចង់ងូតទឹក ចាំតិចទៅអឺនៅក៏ដូចដូចមែនដាក់កូននៅលើដីទៀតដូចឯងកាលពីមុនហ្មងអាវីអាវីគិតមកចេះមើលទៅក្មេងស្រីម្នាក់នោះជាម្ចាស់ប៉ាកង់ម៉ូតូហ្នឹងមកវិញឲ្យកូនកូនយំទៀត មិនចេះប៉ាកងឡានបែកមែនមិនបានប៉ាជិះទៅមុខចឹងកងឡាននឹកឃើញតែធ្វើម៉េចទេ ខ្ញុំនៅកណ្ណាខ្ញុំសុំតពូខ្ញុំម្ល៉េះតែលួងកូនអឺគួរមកធ្វើអីគេអឺឡានខ្ញុំខូចនៅចិត្តហ្នឹងអឺចាំមើលឡានខ្ញុំទីបានអត់អត់ដឹងវាខូចអីផងខ្ញុំមកចាំមើលឡានទេពូខ្ញុំចាំមើលតកង់ហើយម៉ូតូវាយមើលទៅខាងមុខអើ ពីលោកមានអីចេះធ្វើឡានអត់មានផងអញ្ចឹងមានឧបករណ៍អីខ្ញុំសុំខ្ចីមើលតិចបានទេចង់ពួកអញយកទៅប្រើសិនណាចង់អឺកុំយំណាកូនណាកុំយំមកជុំយំមកណាជុំយំមកណាហើយកូនឯងចង់បានអីទៀតកូនណាចង់បានមួយសិនណាបាទតែមើលឡានផ្លែកុំយំណាកូនណាកុំយំណោអឺកុំយំកូនកុំយំ នបាត់យំមើម៉ាក់ធន់ណាស់ម៉ាក់ហត់លងខ្លាំងណាស់ដាក់កូនកំមុំហើយម៉ាក់ឲ្យអស់ហើយនេះយំឈប់យំណាកូនណាចាហើយចូលនៅក្មេងជួបបរិយអញ្ចឹងប៉ះពាល់សុខភាពកូនងាប់ហើយអូយពូខ្ញុំជួបតែលហូមតែឃើញប៉ះពាល់អីហងគេតែពូឯងនោះឡានមកយាយ ខ្ញុំអត់ចេះធ្វើឡានទេជួយទៅមើលឲ្យទីបានអត់ចុះក៏បានដែរមើលទៅប្រអញដូចតង់ទ្រូដល់ហើយអឺអឺបាត់យំកូនបាត់យំកូនតូចនេះមិនបានយំរហូតចឹងអូននៅក្មេងអញ្ចឹងកូនកាលកូនឯងនៅតូចក៏យំច្រើនដល់អូនចឹងដែរ អើកូនបើកូនបើកូនឆ្លាតកូនឆ្លាតកុំយំណាតែយំចុងមុខដូចពុតស្វាអញ្ចឹងកុំយំអីកូនណាកូនណាកូនណាមើលប៉ាសុំតុក្កតាតិចមើលអាអូលេកុំយំណាអឺណែណែប៉ាអឺណែកូនណាណែណែតុក្កតាអឺកូនបើចេះហ្នឹងណាអូពូហើយពូអញធ្វើម៉េចបានកូនខ្ញុំបាត់យំអញ្ចឹងខ្ញុំលងអត់ដែរបាត់ផងក្មេងញ៉ាំវាបាក់លងមែនតែសំខាន់ឲ្យតែយើងអ្នកលងនេះវាអត់ធ្មត់តន្តិចទៅបាត់ហើយ ហើយវាបើក្លិនប៉ារីសឲ្យជាប់កូនរហូតអញ្ចឹងគ្មានមិនយំអីបានអាសាតិចសោះធ្វើឲ្យមកបដៅអីណាបានហើយពូខ្ញុំមិនចេះលួងកូនខ្ញុំបាត់ដែរតែគ្រាន់តែថ្ងៃហ្នឹងខ្ញុំចង់សាច់លេងកូនខ្ញុំឲ្យយូរយូរចាំខ្ញុំខ្ជិលលួងកូនណាមកកូនខ្ញុំវិញមកជប់សិននៅក្មេងកុំជក់បរាយពេកប៉ះពាល់សុខភាពកូនអាយុទៅតែប៉ុណ្ណឹងសោះហ្នឹងក្មេងនៅតូចប្រយ័ត្នតែប៉ះពាល់សុខភាពក្មេងទៅមិនបដៅទេគ្រាន់តែនិយាយណែនាំនិយាយណែនាំបដៅអីខ្ញុំអត់ស្ដាប់ដែរឲ្យកូនខ្ញុំវិញមក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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គរមានប្រូប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីគេតែងហៅខ្ញុំ បាទចាំទៀតកូននេះហើយថ្លៃឡានអស់ហ្មងឲ្យតែ2000មកបានទេហើយបើមើលមកខ្ញុំនឹងគិតថាខ្ញុំនឹងមានលុយអាប់មែនឬមួយក៏ឥឡូវគេឈប់ផលិតលុយរាយមកអីឬមួយក៏បងគិតថាបងមានលុយចាយច្រើនគឺ អត់ទៅបានទេចាត់ទុកថាថ្ងៃហ្នឹងព្រោះអញជួយលងកូនខ្ញុំមកតាកូនទៅវិញហេមិនហ្នឹងកូននេះមួយថ្ងៃអត់យំគ្រាន់គេទៅបាត់មិនយំអញ្ចឹងខ្ញុំខ្ញុំខ្ញុំនឹងកណាខ្ញុំខ្ញុំ ណាកណាកណាដាក់លឿនមិនកូនកណាកណាកណា ជប់សិនណែកូនភ្លេចជក់ម៉ាក់ណែកណាកាត់អីហឹមណែមើលខាងប៉ាងអីមែនតែហាអូនថាកូនអូយមកឃើញកាប៉ាងហ្នឹងមែនមានណាកូនប៉ាគ្រាន់តែលួងប្អូនថាប្អូនយំពេក អញ្ចឹងក៏ចំណែនបងដែរអញ្ចឹងខឹងប៉ាដែរប៉ាជ្រុលមាត់ហ្នឹងណាហើយពេលហ្នឹងប៉ាអត់មកមកកូននេះកូនខំធ្វើមកខឹងណាស់ប៉ាតែប៉ាបែរជាទៅខ្វល់មកអូនអូយកូនតែចំណែនបងកើតប៉ាឃើញបងយំប៉ាឡាយលួងបងអញ្ចឹងហើយបន្តភ្លេចហ្នឹងណាឥឡូវជួបខឹងប៉ាណាទៅទៅប៉ាខប៉ាសំទុនណាណាណាកូនណាកូនណា សំទោគេសំទោទៅបាត់ខាងគេនេះអូកូនណាខឹងប៉ាអញ្ចឹងប៉ាបាក់ចិត្តស្លាប់ហើយ ជប់ខាងបានណាណាណាណាណាណាណាតបងបានលងតកូននេះតែឥឡូវបានឆេះលងអ្នកផ្សេងទៀតកូនអត់ចោះចិត្តទេណាអូខេអូខេទៅប៉ាឈប់ក៏បានដែរទៅតែប៉ាលងកូនណាតាមម្នាក់ឯណាអូខេឥឡូវឈប់ខាងប៉ាសិនទៅអូខេឈប់ខាងប៉ាណាអូខេណាណាណាណាណាឈប់ខាងប៉ាណាអូយសមួលគ្នាអើដាក់ចិត្តខាងប៉ាដែរអីកូនណាឈប់ខាងក៏បានដែរតែប៉ាហាមថាអ្នកផ្សេងទៀតណា បាទថាប់តែកណ្ដាលមួយទេតាកូនទៅផ្ទះអឺ ក្ររស់មិនជលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួន បាត់យកមកណាកូនណាថ្លៃតូបថ្លៃទៅដោះកូនកូនចុកគិតបានហើយខ្ញុំជាមនុស្សផ្សេងមនុស្សសារោសំបដោឈ្មោះថ្មីហើយមានភ្នែករពន់តាមសម្លឹងមកខ្ញុំពេលខ្ញុំជោគជ័យ លទ្ធផលព្រមហុចដៃឲ្យខ្ញុំតោងយ៉ាងរឹងខ្ញុំចាប់ផ្ដើមពី zero បដូរពីអស់សង្ឃឹមខ្ញុំយកញឹងចាប់ផ្ដើមថ្ងៃថ្មីក្មេងវាបាក់លួងមែនតែសំខាន់ឲ្យតែយើងអ្នកលួងនេះវាអត់ធ្មត់តន្តិចទៅបាត់ហើយហើយបើក្លិនបរិសអញជាប់កូនរហូតអញ្ចឹងក្មេងមិនយំអី ចេះតែមកធ្វើតាបដៅចែកតកាគេតែងហើយខ្ញុំហើយខ្ញុំខាតជាមនុស្សកុំយំណាកុំយំណាកូនណាអឺកុំយំកុំយំណាកូនណាយំទៅអីទៀតណា សុំយកមើលម៉ាក់ខ្លួនយណាកុំយំកុំយំណោកុំយំណែកុំយំណែកូនណាកុំយំអឺកុំយំកុំយំណែកូនណាអូយកូនឯងចង់បានអីទៀតដល់គោកុំមិនហើយម៉ាក់ឲ្យអស់នេះម៉ាក់ហត់ទៅណាអូយពូខ្ញុំជួតែលហមដែរឃើញប៉ះប៉ោអីហងនៅក្មេងខ្ញុំជួបប្រហែលពេកប៉ះប៉ោសុខភាពកូនអាយុទៅតែប៉ុណ្ណឹងសោះហ្នឹង ក្មេងនៅតូចប្រយ័ត្នតែប៉ះពោះសុខភាពក្មេងទៅមិនបដៅទេគ្រាន់តែនិយាយណែនាំនេះមានអ្នកកាត់មានរឿងស្តៀងនឹងយើងណាណានៅមានរឿងក្មេងតូចនោះទៀតហើយមានរឿងជក់បរិយទៀត គ្រាន់តែគិតនឹងក៏វាក់សម័យសង្ឃឹមតែយ៉ាងណាក៏អាចផ្ដាច់បរិយានឹងបានទេចុះ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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គរមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីគេតែងហៅខ្ញុំ ណាកូនណាបាត់យកមកណាកូនណា ប់ស្មើស្មៃបានហើយមានបានការអីឈប់ធ្វើទៀតហើយធ្វើទៅនំតខាតពេលដដែលកុំយំណាកូនណាកុំយំណាកូនណាឈប់យំណាកូនណាកុំយំណាកូនណាកូនឈប់យំបានអត់បើកូនយំទេណាម៉ាក់យំតាមខានទេកុំយំណាកូនណាកុំយំកុំយំណាកូនណា ទៅមើលបានដឹងថាក្មេងនឹងមែនសាមេជួយសិនមេមិនចាំខ្ញុំមែនហ្នឹងហើយឥឡូវបើជុលមកហើយចេញម៉ូតូទៅក្រៅផ្ទះសិនមកជុលមិនកន្លងម៉ែអីមិនជីជីឡានអីជីឡានទៅគេធ្វើមិនកើតជីម៉ូតូហ្នឹងមិនស្រួល ប៉ាប៉ាមានការទៅក្រោនទេកូនកណែមកទៅអីចូលក្នុងផ្ទះវិញទៅអត់ទេអូនណាចង់ទៅដែរអូនណាខ្លាចប៉ាទៅចោលប៉ាមានទៅណាប៉ាទៅក្រៅតាមផ្លែតើទៅកូនចូលក្នុងផ្ទះវិញទៅអត់ទេតាអូខេទៅក៏ទៅអញ្ចឹងដាក់មួកសិនមកមកអូខេឡើងមកចា up now. Okay, គឺប៉ាមកមើលអូនហ្នឹងណាកូនមិនបានប៉ាមកកន្លែងហ្នឹងរហូតចឹងប៉ាស្រឡាញ់កូននោះមែនអត់ទេមកពីអូនហ្នឹងមកដូចកូនណាកាពីនៅតូចចឹងណាហីហើយនេះព្រមជប់ជក់ពិតមែនហីចង់ឲ្យកូនលាកសួរឬក៏មិនហ្នឹងប៉ាពួកយើងទៅវិញហ្នឹងចាំតិចសិនកូន ចាំតិចសិនកូនកដាសេគីណាតែម្ដងនេះអត់មានផ្ទះទេ មានតែតូប៉ះកង់មួយទេអ្នក fashion ដ៏ល្បីម្នាក់ត្រូវហើយខ្ញុំមិនបបបង់ក្តីសម័យឈួតឡប់នឹងទេខ្ញុំនឹងធ្វើវាបាន ព្រោះខ្ញុំគ្រាន់តែជាងសេរ៉ូ ព្រោះខ្ញុំគ្រាន់តែជានាងសរោម្នាក់ដែលគ្មានគោលដៅនិងក្តីសម័យ គាត់មិនធ្វើអីគេឯណាមិនខូចឡានទេតាឲ្យមកមើលម៉ូតូបន្តិចខ្ញុំបងឯងសរសើរម៉េះទីឡានខូចឡានជិះម៉ូតូខូចម៉ូតូនោះណាដឹងបើឲ្យតែជិះមកម្ដុំនឹងឡានក៏ខូចម៉ូតូក៏ខូចមើលតិចមកអូកូនយំមិនអត់ជិះមើលឲ្យបាច់ទេម៉ែចង់អួតថាខ្លួនឯងចាំមើលកូនមែនអូយតូកូនចង់ដែរសោះហ្នឹងក៏ធ្វើម៉ូតូខ្ញុំទៅមើលអូនអើយអឺកាន់ទៅណាកាន់ទៅចេះហ្នឹងណា à, bà dung bà dung bà dung ừ. con luôn của luôn á sao em thầm to ai à, à, à, à, bà dung con bà dung bà dung con xì con xì con xin ừ, dùng thêm một lần đôi qua nữa một á à, à, à, con xì ờ, con xì tin con á mà bác chơi cho ta ôi lên sân mà con nè <laughs> bà ơi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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គរមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីគេតែងហៅខ្ញុំ ទូហើយក៏មិនតតបាយខ្ញុំមិនធ្វើអីគេមើលមើលកលោវិធូអឺកូនឆ្លាកូនឆ្លាកូនឆ្លាទៅបើឲ្យលេងទៀតណែតែគេនឹងនៅជក់បរិយទៀតមែនតែប្រាប់ឲ្យតើហីថាកុំមកជក់បរិយប៉ះប្រសុកពីក្មេងខ្ញុំជក់រឿងខ្ញុំខ្ញុំជក់មាត់ខ្ញុំចង់ជក់ណែជាម៉ាក់ក្មេងពិតឬក៏អត់ទេនឹងបានដឹងតែត្រូវធ្វើអញ្ចឹងនឹងនេះប៉ះប្រសុកពីក្មេងណានិយាយម្ដងអត់ស្ដាប់ចឹងណែពូកុំមកបដៅបានអត់ម៉ូតូបងអញហើយអី ឆាប់ចេញទៅណែដឹងអត់ថាការនិយាយជក់បរិយាចុះវាប៉ះពាល់សុខភាពមិនខ្លះសូម្បីតែយើងមនុស្សធំជក់ឲ្យផ្លុំចេញក៏វាប៉ះពាល់ដែរចុះទម្រាំក្មេងគ្នាហឺតផ្សាយដែលយើងផ្លុំចេញហ្នឹងមកគ្នាមិនផ្លុំមិនកើតចុះវានៅជាប់ក្នុងខ្លួននេះវាប៉ះពាល់មិនទៀតបានឲ្យពូឲ្យបរិយាខ្ញុំវិញមកអត់ឲ្យទេហើយជប់ជក់ទៅខ្ញុំចង់ជក់ឬមួយក៏មិនពីជារបស់ខ្ញុំសួតរបស់ខ្ញុំឲ្យបរិយាខ្ញុំវិញហើយចេញទៅបានណាទៅវិញក៏បានដែរចឹងហើយមកតអស់មក bài cho lôi bà bẻ á Bà này Cha bình anh này theo chụp triệu thiệt, Tao có năng con តែបើទៅហើយគេដេញវិញខាងនេះតែបើមិនទៅកូនណាថៃកូនម៉ែមិនធ្វើមកចឹងប៉ាយកតកតាកូនទៅឲ្យកូនគេប៉ាឈប់ស្រឡាញ់កូនហ្នឹងអូប៉ាភ្លេចយកតុក្កតាកូនឯងមកវិញបាត់ហើយហ្នឹងប៉ាហៅកូនគេថា កូនពេញមាត់ប៉ាឈប់ស្រឡាញ់កូនហើយកូនទៅនៅមួយម៉ាក់យាយវិញអូដឹងហើយថាត្រូវត្រឡប់ទៅដល់មិនញ៉ាណាកូនប៉ាស្រឡាញ់កូនណាតែម្នាក់គត់ហើយស្រឡាញ់កូនណាខ្លាំងខ្លាំងជាងគេទៀតអូខេឥឡូវចាំប៉ាត្រឡប់ទៅយកតុកតាឲ្យកូនឯងវិញណាចាំប៉ានៅនឹងណាកូនចាំសិនប៉ាកូនចង់ទៅដែរអូខេតោះយើងទៅមួយគ្នាមកអញ្ចឹង ចាញ់ទៅឆាប់ចាញ់ទៅខ្ញុំមកឈប់ជួតូបនឹងឲ្យឯងពីរបីខែប្រមបងលុយតូបហើយពេលខ្ញុំមកទាលុយអត់ដែរនៅតូបឯងគឺកិច្ចរហូតពីម្សិលមិញខ្ញុំខំមករកតែអត់ឃើញនៅតូបឥឡូវគាត់មិនមកខ្ញុំលាក់អ៊ំខ្ញុំអត់លុយប៉ាត់មែនណាហើយដល់មិនឃើញរងៃចឹងនេះព្រោះថ្ងៃមានអាគេតែអ្នកមកសប់កង់សប់ម៉ូតូហ្នឹងមួយថ្ងៃមិនបានដល់10000ផងហើយខ្ញុំមានកូនតូចទៀត អម៉ាយល់ពីគ្នាសោះហ្មងអីឯខ្ញុំយល់ពីលើឯងចុះអ្នកណាគេយល់ពីខ្ញុំខ្ញុំមកក៏ត្រូវការលុយដែរតូបនេះហាក៏មានគេត្រូវការជួដែរខ្ញុំត្រូវការជួយគេអ៊ំហើយចុះខែដែលខ្ញុំបង់ឲ្យម៉ែពេញពេញមិនក៏ម៉ែព្រមលើកមកនិយាយផងក៏អត់បង់ពេលមួយខែសោះធ្វើឲ្យមិនលោឡាអីណាឥឡូវខ្ញុំសុំពេលបន្តិចណាសុំពេលខ្ញុំអត់ត្រូវការសុំពេលសុំអីឆាប់ចេញទៅចេញឥឡូវដល់ខ្ញុំអត់ត្រូវការជួតូបណយទៀតទេហើយអេវ៉ាន់ក្នុងតូបនេះ cứ anh mẹ thử vô chơi nhảy chẳng à em và anh nó nhau cách con thầy tô pi bạch hai năng hay ông nè ông men vô nó sẽ làm cái này em mình tính sao mà tranh tân sắp tranh tân tranh ta ở năng nơi thay tiệt hả ông do bị nhom hai con không mơ à? do bị ông này ចឹងណាគេយកក្បាលអីចាញ់ទៅបើមានលុយបងគេតបខ្ញុំមកក៏ត្រូវការលុយដែរបានហើយខ្ញុំទៅក៏បានដែរមិញមាននឹងអីមិញពីអូននេះច្បាក់លុយឲ្យតបខ្ញុំតែប្រងបងចង់ឲ្យខ្ញុំក៏ដេញវាចាញ់ទៅហើយមកធ្វើអីដែរហ្នឹងហើយតបនឹងមិនបានចាញ់ខ្ញុំចិនសងជំនួសណែខ្ញុំចាញ់នឹងខ្ញុំបានអត់ដល់មុនរឿងកូនឥឡូវមករឿងលុយទៀតហើយខ្ញុំចាញ់តែក៏បានដែរអ៊ំហើយគេបែរនឹងឲ្យណាគេដឹងណា ចៃតបអស់មិនដែរមីងតែខ្ញុំចេញជំនួសគាត់មួយខែ20ម៉ឺនហើយអត់មីក្មេងញ៉ាំតែពាក់2ខែបងបងថ្ងៃតបឯងទាំងអស់40ម៉ឺនថៃថៃអូនឯងហ្នឹងស្គាល់មីអូនហ្នឹងដែរមែនបាទស្គាល់តើកូនខ្លួនក្មេងសោះកលេចកលត់ អីហ្នឹងពូហើយក៏នាំកូនតាណាតាណារឿងខ្ញុំរឿងខ្ញុំអីមានក្មេងតូចនេះដាក់អត់មានគូដៅចឹងមែនហើយទៅអីព្រោះឯងណែបាត់បារម្ភពីខ្លួនឯងក៏អត់តែតែកូនក្មេងកូនទូចហាត់ចេះលួងក្មេងទៀតនេះហើយបើឯងមកមានការអីសប្រេទៀតទៀតនេះមកទៅមកខ្ញុំអើយមានកន្លែងនៅអត់ទេអត់ដែរស្គាល់គ្នាហងតើមួយមិនណែពូបើយកកូនតាណាហ្នឹងមកតាមមកបើចង់បានកូនពូ cho bạn ôn lang lan màហ្នឹងហ្នឹងដាក់ដល់ដៃគេងលក់ហ្មងបងអស់កម្លាំងមិនបើមួយថ្ងៃខ្ញុំមានឈប់សិនអញ្ចឹង ចុះបើក្មេងខ្ញុំមិនលួងទៅក្មេងស្រួលលួងសោះលួងមិនក៏អត់បាត់ដែរមិនដឹងលើដៃខ្ញុំណាចុះមិនមិនលើដៃខ្ញុំនេះលួងមិនបន្តិចសោះគេលួងបាត់នេះអូខេឥឡូវចាំខ្ញុំនាំទៅសម្រាប់នៅបន្ទប់បងណាកូនណាកូនឯងទៅរមិញវ៉ាន់សាកូនហើយទៅរបាយញ៉ាំអីឲ្យណានៅនៅចង់ប៉ែចង់ទៅណានេះប៉ែនៅមើលអូនចឹងកុំភ្លេចរបាយញ៉ាំផងណាកូន សតទុំតែបើកតនាការដែរទេអត់តមានភ្ញៀវទេអរគុណឯពូដែលឲ្យកន្លែងនៅតែបើគិតលុយអត់មានលុយឲ្យណាប៉ាស្រឡាញ់កូននោះប៉ាជប់ស្រឡាញ់អណាយថាប់លេងតែអ្នកក្មេងឈួតចេញទៅទៅណាក៏ទៅទៅម៉ាកុំលេងអូនចេញអីប៉ាទៅចេញពីផ្ទះខ្ញុំទៅខ្ញុំជប់ស្រឡាញ់អញហើយខ្ញុំបានកូនថ្មីហើយគាត់មិនមែនជាប៉ាបើឯងទៀតទេគាត់ជាប៉ាបើកូនខ្ញុំថាប់ចេញទៅចេញឲ្យកូនត្រឡប់មកវិញទៀតកូនទៅនៅ ឡើងទៅណាទាំងផឹកហ្នឹងគឺចង់លួចឡានទៅតែខ្ជិលវិញអូហើយបើកត្រឡប់មកវិញអញ្ចឹងមានន័យថាធ្វើកុសហើយដឹងខ្លួនឯងធ្វើខុសមិនឯបាត់អូនណានៅក្នុងបន្ទប់អត់ឃើញហើយហើយកបោគាត់ឃើញដូចគ្នាបាត់អូនណាចា មើលមកខ្ញុំជាមនុស្សម្នាក់ដែលនៅថ្នាក់ក្រោមរស់មិនជលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញ ខ្លួនឯង រៀបដូចវងវែងក្នុងព្រៃមិនដឹងថាខ្លួនឯងខ្លាំងអ្វីគ្រប់គ្នាសោជុំអពេលដែលខ្ញុំបរាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស ពេលខ្ញុំជោគជ័យលទ្ធផលព្រមហុចដៃឲ្យខ្ញុំតោងយ៉ាងរឹងខ្ញុំចាប់ផ្ដើម